បងរាល់ថ្ងៃនេះអបសុខរាល់ថ្ងៃអូននៅទីណាក៏បងមិនចង់ដឹងដែរអូនទៅទីណាក៏បងរអូនមិនឃើញឲ្យធ្វើឲ្យវេដងបងជឿចាប់រហូតមិនតាន់បានមួយថ្ងៃអូនដឹងទេថាបងបាយ៉ាងណា ស្នេហាដំបូងធ្វើឲ្យឈឺចាំអូនដឹងដែរទេអូនហ៊ានដើរចេញពីបងហើយអូនមិនដឹង ងដើររួចជីវ៉ាអូនរកចេញពីប៉ោយប៉ែតរត់ទៅទៅទីភ្នំពេញបងរកអូនមិនឃើញបងរកអូនមិនឃើញបងរកអូនមិនឃើញបងចង់ជួបជីវ៉ាខ្លាំងណាស់អូនរត់ថ្ងៃដេកមើលរឿងខៀវដេកមើលរឿងពុនបងដឹងថាអូនលំបាយ៉ាងណា ទនាហើវេទនាអូនឯងនៅទីណាអូនឯងនៅទីណាបងចង់ជួបខ្លាំងណាស់បងចង់ជួបខ្លាំងណាស់តើស្មួនដឹងដែរទេតើស្មួនដឹងដែរទេបងពីបានណាបងពីបានណាពេលដែលអូនរត់ចោលបងពេលដែលអូនរត់ចោលបង គិតតែពីចំណាយគិតតែពីចំណាយរាល់ថ្ងៃនេះមកមិនដឹងគិតថាធ្វើកាយរាល់ថ្ងៃនេះដេកនៅផ្ទះមកអាប៉ាថាឲ្យរាល់ថ្ងៃមិនដឹងតែទេមិនដឹងតែទេថាបងលំបាកយ៉ាងណាអូនឯងដឹងទេបងថាវាបាកយ៉ាងណាអូនឯងដឹងទេអូ មនៅទីណាអូននៅទីណាអូនរាល់ថ្ងៃអូនដេញមើលរឿងខៀវនឹងរឿងជប៉ុនបងគិតថាអូនជាមនុស្សស្រីទេណាហើយប្រវៃមើលរឿងអត់ភាពអូនមិនឯងមិនគិតថាបងជាមនុស្សប្រុសបងមិនដែលគិនគូរឿងអូនហើយប្រវៃអូនដើរចេញពីក្រោយពីបងទៅដល់ភ្នំពេញបងដើររកអូនហើយរੂមិនឃើញហើយ can baby my can me នងខ្ញុំលែងទៅមូនខ្ញុំដើរតែថ្ងៃមិនចេះមើលរឿងភៀវដូចអូនទេអូនឯងនៃកិច្ចមិនទាន់បានមួយថ្ងៃអូនឯងចេញពីបងទៅគេបងជឿបេះដូង